ទឹកភ្នែកក៏ហូរនឹករឿងល្អល្អសើរួមគ្នានឹកពេល đó 三。 បងសម្បត្តិបងអត់ស័ក្តិសមមួយខ្ញុំទេខ្ញុំគួរតែមានតែគេម្នាក់ផ្សេងដែលល្អជាងនឹងកាត់ចិត្តពីខ្ញុំហ៎ចាំតែចាំស៊ីអឺអឺពួកយើងនៅតែជាមនុស្សល្អនឹងគ្នាដែរអូន របស់យើងចិត្តខ្សែធនហើយមានតែអ្នកនាងទេតើអាចជួយបានខ្ញុំម្នាក់នេះទើបអាចជួយក្រុមហ៊ុនឲ្យរស់ឡើងវិញបានខ្ញុំយល់ហើយឆាចាចាភ្នែកក៏ហូរគ្រឿងអូនអូសានរួមគ្នា 记得。